លិខិតសុភាពបរោះម្នាក់សំដែងស្នេហាដ៏បរិសុទ្ធចំពោះនារីម្នាក់ដែលធ្លាប់ស្គាល់គ្នាក្រោមពន្លឺដួងចន្ទ្រាពេញពងពេញបរមី ថ្ងៃទី3ខែតុលាឆ្នាំ1999ផ្ទះលេខ170បេផ្លូវលេខ167ខណ្ឌចំការមូលរាជធានីភ្នំពេញ មកដល់អូនលក្ខណាកំពូលដួងចិត្តបង នេះគួរចាត់ទុកជាមហាព្រឹត្តិការណ៍មួយសម្រាប់ជីវិតបងហើយនេះក៏ជាលើកដំបូងដែរដែលបងបានលើកបកាសរសេរសម្បត្តិការដែលបងសរសេរសម្បត្តិនេះ បងហាក់ដូចជាគ្មានដឹងខ្លួនថាបង ចង់សរសេរយ៉ាងណាសោះទេបិទពាក្យពេចទាំងនេះ សុទ្ធតែស្ពោះចេញពីដួងចិត្តដ៏បរិសុទ្ធរបស់បងពិតដូច្នេះបងសូមមកភ័យទោសអូនជាមុនបើសិនជាមានពាក្យពេចន៍ណាមិនសមរម្យសូមអូនអធិស្ឋានសូមអូនមេត្តាអនុគ្រោះឲ្យបងផងព្រោះពាក្យពេចន៍ទាំងនេះសិតតែខុសចេញពីបេះដូងដ៏បរិសុទ្ធរបស់បងយ៉ាងលក្ខណៈ អូនដឹងទេអស់រយៈពេលជាយូរខែឆ្នាំមកហើយគឺតាំងតែពីបងបានជួបអូនគ្នាលើកដំបូងមកម្ល៉េះដែលបងបានលួចស្រឡាញ់អូន បងបានធ្លាក់ចូលទៅក្នុងអន្លង់មន្តស្នេហ៍អូនដ៏សាច់ជ្រៅបងតែងតែលួចមើលនៅកិរិយាដ៏ទន់ភ្លន់វាចាដ៏ទន់ភ្លន់ដួងនេត្រាយ៉ាងស្រស់ស្ងួតខ្លាស្នាមញញឹមដ៏សែនស្រស់ ប្រៀបដូចជាគ្រាប់ពេជ្រមួយគ្រាប់ដែលកំពុងតែបញ្ចេញពន្លឺរស្មីចិញ្ចាចិញ្ចានឹងមានតម្លៃមិនអាចកាត់ថ្លៃបាននៅក្នុងដួងចិត្តរបស់ពី1វិនាទីទៅ1វិនាទីចិត្តបងដែលស្រឡាញ់ដែលផុសចេញពីដួងចិត្តដ៏បរិសុទ្ធរបស់បងចំពោះអូនកាន់តែខ្លាំងទៅខ្លាំងរហូតធ្វើឲ្យបងទន្ទិញតែឈ្មោះអូនជាប់នៅក្នុងបេះដូងបងជាតិនេះ បងតែងតែនិយាយប្រាប់ខ្លួនឯងថាជាតិនេះបងស្រឡាញ់តែអូនម្នាក់ស្មោះតែអូនម្នាក់ទោះបីមហាសមុទ្ររីងខ្លាយជាថ្មមេឃរលំនំរលាយជាទឹកក៏បងនៅតែស្រឡាញ់អូនស្រឡាញ់អូនស្រឡាញ់អូនបងប្រាថ្នាជួបអូនគ្រប់គ្រប់ជាតិលក្ខណាពៅព្រលឹងមាសបងបើគ្មានរូបអូនក៏គ្មានរូបបងដែរ បងមិនអាចរស់នៅដោយគ្មានអូនបានទេប្រៀបដូចជារាត្រីមិនអាចខ្វះដួងចន្ទ្រាបានអញ្ចឹងដែរជាតិនេះបើបងបានអូនមកធ្វើជាគូគៀកកាយបីបំនាំថ្នាក់តាមសេចក្តីប្រាថ្នាមិញបងគិតថាបងជាបុរសម្នាក់ដែលមានជោគវាសនាជាងគេលើលោកនេះជាបុរសដែលរស់នៅលើគំនរនៃសុភមង្គល ពោពេញទៅដោយសុភមង្គលក្នុងជីវិតលក្ខណៈកំពូលដួងចិត្តបងបងស្រឡាញ់អូនស្លេបទៅហើយបើបងអាចលេបអូនបានបងនឹងលេបអូនទុកសម្រាប់តែបងម្នាក់ដើម្បីឲ្យកិច្ចផុតពីក្រសែចក្ខុរបស់បុរសទាំងឡាយក្នុងលោកនេះអូនដឹងទេអាអូនគឺជាអសត់សិទ្ធិ ដែលអាចធ្វើឲ្យបង មានកម្លាំងចិត្តចេះព្យាយាមតស៊ូនឹងជីវិតហ៊ានពុះពៀគ្រប់ឧបសគ្គទាំងអស់និងហ៊ានធ្វើឲ្យបងហ៊ានលះបង់អ្វីអ្វីទាំងអស់សំបីតែជីវិតរបស់បង ដើម្បីតែអូនម្នាក់ទំហំនៃសេចក្តីស្រឡាញ់របស់បងចំពោះអូន មានទំហំធំជាងអ្វីទាំងអស់នៅលើโลกនេះរហូតដល់មិនអាចវាស់បាន មានជំរឿជ្រៅជាងអ្វីអ្វីទាំងអស់ សំបីតែមហាសមុទ្រប៉ាស៊ីហ្វិកក៏មិនអាចមានជំរៅជ្រៅជាងសេចក្តីស្រឡាញ់របស់បងចំពោះអូនបានដែរមានកម្ពស់ខ្ពស់ជាងភ្នំព្រះសមេរុមានរូបអែមល្ហែមជាងទឹកឃ្មុំមានសម្ផស្សល្អជាផ្កាកុលាបទៅទៀតហើយបងប្រពន្ធស្នេហ៍ទាំងនេះជូនតាអូនម្នាក់ដោយចិត្តបរិសុទ្ធគ្រប់ដង្ហើមចិញ្ចោរបស់បង គ្រប់ជំនាញទៅមករបស់គ្រប់ពីនីតិទិវារាត្រីបងតែងតែនឹកមកមើលទៅដល់អូនជានិច្ចរូបអូនស្ថិតនៅក្នុងសតិអារម្មណ៍បងក្នុងបេះដូងបងក្នុងសុបិនបងគ្រប់ពេលវេលាទាំងអស់ទេពអប្សរបងស្នាមញញឹមដ៏មានមន្តស្នេហ៍របស់អូនព្រមទាំងដួងនេត្រាដ៏ស្រទន់មុតថ្លានៅពេលដែលមកប៉ះនឹងដួងនេត្រាបងម្ដងម្ដង ប្រៀបដូចជាចុងលំបែងយ៉ាងស្រួចមកចាក់ចំបេះដូងរបស់បងធ្វើឲ្យបងស្ទើរតែបាត់វិញ្ញាណទៅនឹងធ្វើឲ្យបងធ្វើឲ្យបេះដូងរបស់បងចេះតែដើរលោតខុសចង្វាក់ស្ទើរតែលោតចេញមកក្រៅទៅដើម្បីចេញមកសារភាពបញ្ជាក់ពីសេចក្តីស្រឡាញ់បងចំពោះអូនបេះដូងបងប្រគល់ជូនអូនតែម្នាក់ចង់ស្ទុះទៅបីត្រកង នាំណាក់ប្រឡំសំស្នេហ៍អូនតែបងគ្មានសេចក្តីក្លាហានសារភាពអូនតលតែសោះប្រលឹងមាសបងអើយបងជាមនុស្សកំសាក់ណាស់ស្រឡាញ់អូនហើយតែមិនហ៊ានប្រាប់អូន បាន ត្រឹមតែលាក់ទុកក្នុងបេះដូងដ៏បរិសុទ្ធរបស់បង តែម្នាក់ឯងប៉ុណ្ណោះ ចិត្តបងសែនខ្វាយខ្វល់តែម្នាក់ឯងមិនហ៊ានប្រាប់នរណាម្នាក់ឲ្យដឹងសោះទើបតែថ្ងៃនេះ ដែលបងដាច់ចិត្តកាន់បាកាបង្ហូរទឹកខ្មៅដើម្បីថ្លែងនៅមនុស្សសេចក្ដីណាដែលអស់ចេញពីបេះដូងដ៏បរិសុទ្ធរបស់បងដែលមានចំពោះអូនរឿងរ៉ាវសេចក្តីស្នេហារបស់បងចំពោះអូននេះសោតមាននរណាទោះជាមានរិទ្ធិបារមីយ៉ាងណាក៏ដោយ ក៏មិនអាចនឹងជួយដោះស្រាយសម្រាំងទុក្ខរបស់បងក្រៅពីរូបអូនបានឡើយបងសង្ឃឹមជឿជាក់ថាក្នុងលោកនេះបើមានទេវតាមែនលោកប្រកាសជាយល់ពីសេចក្តីស្នេហាដ៏បរិសុទ្ធរបស់បងចំពោះអូនមានទំហំធំយ៉ាងណាហើយហើយលោកនឹងជួយតម្រង់ចិត្តបងនិងអូនឲ្យមានចិត្តថ្លើមដូចគ្នានឹងលោក ប្រកាសជានឹងជួយតម្រង់ចិត្តរបស់អូនឲ្យយល់ពីទំហំនៃសេចក្តីស្នេហារបស់បងចំពោះអូនថាមានទំហំជ្រៅប៉ុណ្ណាហើយលក្ខណៈក៏ពុំដូចចិត្តបងតើអូនយល់ព្រមទេប្រសិនជាបងនឹងជម្រាបលំបាអ្នកម៉ាក់បងសូមឲ្យលោកទាំងពីរចូលទៅសុំស្ដីដណ្ដឹងអូន ឲ្យបានជាគូគប់របស់បងអស់មួយជីវិតតទៅអមតៈនោះអវសានរឿងនេះក៏ដូចជាអូនធ្លាប់បានដឹងស្រាប់ហើយថាបុរាណអាចារ្យយើងលោកមិនបាច់ឲ្យគូស្វាមីខ្លួនរវល់គិតចំពោះរឿងរ៉ាវទាំងនេះទេគេទុកដាក់ស្រេចតែទៅលើលោកអ្នកជាមេបាគិតគូទាំងស្រុងពោល គឺឲ្យតែកូនប្រុសកូនស្រី ទាំងគូផ្ញើវាសនាខ្លួននឹងរឿងគូស្រករទៅលើឪពុកម្ដាយតាមការចាត់ចែងចំណងរបស់គាត់ទេប៉ុន្តែសម្រាប់រូបបងវិញបងយល់ថាត្រូវតែសម័យខ្លួនបានដឹងចិត្តឡើងគ្នាជាមុនខ្លះផងព្រោះសុភមង្គលរបស់ស្វាមីភរិយា តែកើតឡើងដោយសារតែរូបបុគ្គលទាំងពីរនេះឯងចុះបើយើងទាំងពីរមិនទាន់យល់ចិត្តខ្លាំងគ្នាដល់តិចគូសោះបើបងមិនបានសួរចិត្តអូនជាមុនហើយអូនក៏មិនទាន់បានយល់ពីចិត្តរបស់បងនៅឡើយនោះលោជាថ្ងៃមុខថ្ងៃក្រោយទៅនឹងមានវិបត្តិនឹងយ៉ាងណាមុខជាគូស្វាមីភរិយានោះ ហើយដែលជាអ្នកទទួលរងនៅបាត់ព្រោះដូចជាអូនឃើញស្រាប់សាមានគូស្វាមីភរិយាខ្លះរួមរស់នៅជាមួយគ្នាមិនបានយូរប៉ុន្មានផងក៏ទោះតែងលះលែងគ្នាដោយសារតែការមិនយល់ចិត្តខ្លាចគ្នាជាមុននេះហើយមេដាបៃតាទាំងសងខាងចេះតែចាប់បង្ខំសំគុំគ្នាតាមការយល់ឃើញរបស់គាត់ទេពធីតាបង ដោយយល់ដូច្នេះហើយទើបបងដាច់ចិត្តសរសេរសម្បត្តិឥតឲ្យនរណាម្នាក់ដឹងដើម្បីផ្ញើមកសួរចិត្តបងជាងបងសង្ឃឹមប្រកបជឿជាក់ថាអូននឹងតបមកបងឲ្យបានដឹងបងជាមនុស្សសូមលាសិនហើយអ្នកកណាប្រលឹករបស់បង តែចិត្តបងនឹងរងចាំចំពោះសេចក្តីឆ្លើយតបរបស់អូនដោយចិត្តស្មោះអស់ពីដួងចិត្តពីអ្នកសម្បត្តិ